យមិត្តជាទីមេត្រីក្តៅកកុងលោកជំទាវហ៊ុនសេណាន មិនចង់ឲ្យមានវប្បធម៌លើកដៃសំពះរួចខ្លួនទេថ្មីថ្មីនេះមានព័ត៌មានផ្ទុះកក្រើកពេញបណ្ដាញសង្គម Facebook តាក់ទងជាមួយនឹងនារីម្នាក់ដែលល្បី នៅក្នុងបណ្ដាញសង្គមមានឈ្មោះថា Miss Jinsu ដែលគាត់តែងតែ បរិភោគរបស់ឆៅឆៅរបស់ផ្លែកផ្លែកហើយមួយរយៈចុងក្រោយនេះថែមទាំងយកពុះវៀនម៉ូតូ ជ្រលក់ជាមួយអំបិលម្ទេសជាមួយនឹងដុំអិតជ្រលក់អំបិលម្ទេសយកមកបរិភោគថែមទៀតដល់ថ្នាក់ធ្វើឲ្យសារព័ត៌មានរបស់ប្រទេសថៃចុះផ្សាយធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិយ៉ាងណាមិញមីសជីនស៊ូក៏បានចេញមុខសុំទោសជាសាធារណៈចំពោះរឿងរ៉ាវដែលបានកើតឡើងដោយបានអះអាងថាមិនមានចេតនានោះឡើយប៉ុន្តែ លោកជំទាវហ៊ុនស៊ីណាត ពេលដែលទទួល ដំណឹងថាមីសស៊ូជីននៅតែ ប្រព្រឹត្តអំពើដដាលដដាលដើម្បីចង់បានលុយពីមេតិកាដែលខ្លួនផលិតមិនគិតអំពីការប៉ះពាល់ដល់មុខមាត់ប្រទេសជាតិលោកជំទាវក៏បានសៀផុសមួយហើយក៏បានសរសេររៀបរាប់ថាសូមឲ្យច្បាប់ចាត់ការមីបំពល់សង្គមនេះទៅវាបំពល់រឿងដដាលដដាលកុំអាងអីវប្បធម៌រាមដៃ10សែនជ័យបារមីសុំទោសរួចខ្លួនឲ្យសោះដាក់ទោសវាម្ដងទៅវារៀងម្យ៉ាងទៀត មីមួយនេះវាមានចេតនាបំផ្លាញមុខមាត់ប្រទេសជាតិយើងឲ្យប្រទេសជាតិខាងមើលងាយថា ខ្មែរស៊ីបែបបែបនេះមីមួយនេះ នៅ ខេត្តណាដែរបន្ទាប់ពីលោកជំទាវហ៊ុនសែនណាតសៀលើ caption បែបនេះក៏មានការបញ្ចេញមតិជាច្រើននៅក្នុង comment ផងដែរចាលោកជំទាវហ៊ុនសែនណាត ប្រតិកម្មខ្លាំងមែនទែនបន្ទាប់ពីមីសជីនស៊ូដែលគាត់បានយកពូវៀនម៉ូតូជ្រលក់ជាមួយអំបិលម្ទេស យកមកបរិភោគធ្វើជាមេធិការ ដើម្បីទទួលបានចំណាប់អារម្មណ៍ច្រើនហើយមួយវិញទៀតយកដុំអិតមកជ្រលក់អំបិលម្ទេសទៀតដែលធ្វើឲ្យសារព័ត៌មានរបស់ប្រទេសថៃចុះផ្សាយហើយលោកជំទាវហ៊ុនសែនគឺមិនពេញចិត្តនោះទេហើយណាមួយរឿងនេះក៏ដដែលដដែល ធ្លាប់បានមានការរិះគន់ម្ដងហើយតែមិនរៀងចាលអាងអីលើកដៃម្រាម10សែនជ័យបារមីសំទោសរួចខ្លួនលោកជំទាវហ៊ុនសែនចង់ឲ្យដាក់ទោសម្ដងទើបរៀង ចាតើប្រិមិត្តយល់យ៉ាងណាដែរចំពោះព័ត៌មាននេះសូមចូលបញ្ចេញមតិម្នាក់មួយអរគុណច្រើនប្រិមិត្តទាំងអស់គ្នាតេតទៅនឹងព័ត៌មាននេះដែរក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណសូមគោរពលា